chùa còn đông môn nế khăn ông bài đông chùa Bồn Đông Bồn ពីស្រុកសន្យាទល់មុខនឹងស្រីលំបាករិចក្តីប្រឹងដើម្បីស្នេហាពរេត្រជាងទៀង សង្សាខ្មែរទើបជាស្នេហ៍ពិតសនសំសំใจដើម្បីថ្ងៃវិលសង្សារប្រខែបាក់បានផ្ញើជូនកល្យានចាចិត្តសង្ឃឹមអូនថែប្រខែដែលខំដោយចិត្តមិនស្មានវមិតចិញ្ចឹមស្នេហ៍ស្និទ្ធអូនថ្មី ល់ប្រាប់មិនស្ដាប់ពាក្យគេចេញពីកោរ៉េរីរេរកថ្ងៃដល់គួននឹងផ្នែកយំយ៉ាយស្ទឹងបាយទ្រូងខ្សៃអូនអបនាងថ្មីដូចជាពីងក្តីគេណាស់ 人。 ប្រាប់មិនស្ដាប់ពាក្យគេចេញពី